ជំរាបសួរបងប្អូនទៀតហើយដែលដែលតែរឿងធ្វើម៉ូតូហ្នឹងឯងអានេះម៉ូតូ click ស្រីចាស់គេមកអាការៈរបស់វាគេថាដេរបាក់ព្រឹកព្រឹកអញ្ចឹងអានេះជារឿងដូចថារឿងចាស់ចាស់បុរាណបុរាណទេណាបណ្ដាលជាងជាងដូចគ្នាគេដឹងហើយស្រីចាស់ ចាស់អញ្ចឹងដូចថាគេនៅក្នុងគួរក្បាលគេអស់ហើយអានេះគាត់នៅយកមកដំណើរគ្នាលេង มันជាប់មកច្រើនណាស់ថាបុព្រឹកដែលមិនចង់ឆេះអីអញ្ចឹងទីមួយគឺមកពីបេនបេនវាវាវាលងយូរទៅថាវាលងអាអានេះអាខាងក្នុងនេះវាលងអញ្ចឹងណាបាទក៏វាក៏វាអាចនឹងពាក់ព័ន្ធដែលពិបាកដែរតែអានេះឆែកអាការៈទៅច្បាប់ភ្លើងបងប្អូនច្បាប់ភ្លើងឆេះតែថាយើងមួលរាខ្លាំងខ្លាំងអញ្ចឹងទៅ វាវាអត់អត់អស់អញ្ចឹងណាវានៅល្អអាក់ល្អួលល្អអាក់ល្អួលល្អអាក់ល្អួលហើយដែលវាវាបិទអត់ចិត្តណាបងប្អូនអានេះមិនមែនថាអឺមកពីមកយកមកបរៀនអីទេគាត់ណាដំណើរគ្នាលេងបាទមិនដឹងធ្វើអីនៅកន្លែងធ្វើម៉ូតូបាទមានតែរឿងម៉ូតូម៉ូតូដូចអាឡានបៃកូហ្នឹងអាហ្នឹងចប់ទៅមួយទៀតហើយទំបានមកមួយទៀតអាហ្នឹងយូរទៅធ្វើអាឡានបៃកូនដើរដើរគេលោកបងប្អូន មើលទៅធុញអីចឹងណាបាទនេះនិយាយពីអាចារ្យតោម្ដងคลิกស្រីចាស់ហ្នឹងបងមានតែអស់ចាអីមិនបានទេបើគាត់ថាខ្ញុំជួបច្រើនអានេះយើងយកមកដំណើរបើថាមានប្រយោជន៍ឬក៏គ្មានប្រយោជន៍ចំពោះបងប្អូនអាហ្នឹងគាត់តែមើលលេងលេងទៅណាថ្ងៃនេះនៅសល់ច្រើនគ្រឿងកន្លះថ្ងៃហើយមិនទាន់អស់នៅសល់ច្រើនគ្រឿងដែរនៅសល់មើលអានោះពីរហើយនេះពីរទៀត ហើយអានេះមួយទៀតពីរនាក់កូនជាងកូនឯងខ្ញុំដំណើរគ្នាលេងទៅមិនមែនថាអឺយើងមកអួតអាងអស់ចាអីទេណាហ្នឹងហើយតែចង់ដូចថាចង់បង្ហាញបងប្អូនឬក៏បងប្អូនដែលថាជំកាលយើងអាចមានម៉ូតូប្រើហើយម៉ូតូហ្នឹងក៏យ៉ាងចាស់ដែរណាល្មមមុំយើងមិនបាច់យកទៅជាងអីចឹងយើងអាចយល់ដឹងទៅហើយដូចខ្ញុំជា ជាងអញ្ចឹងជួនកាលបើថាមានកន្លែងណាចំណុចណាអាចផ្ដល់ជាយោបល់ដល់បងប្អូនបានអាហ្នឹងយើងចេះផ្ដល់គ្នាទៅបាទយើងចេះតែប្រាប់គ្នាទៅមិនបរៀនទេអានេះយើងគ្រាន់តែដំណើរប្រាប់គ្នាទេណាបាទនេះត្រូវคลิกមួយនេះវាច្បាប់ភ្លើងឆេះហើយយើងរោទៅវាមិនអស់ដូចថាវានៅអាត់អួលអាត់អួលទុះលិចទុះកើតហ្នឹងគឺមានន័យថាច្បាប់ភ្លើងវាបិទអត់ចិត្តភ្លើង ចេញស្រួលស៊ីល្អប្រេងម៉ាស៊ីនម៉ាស៊ីនអត់អលងទេ តែរោទៅវានៅល្អល្អល្អហ្នឹងគឺចាប់វាបិទអត់ចិត្តហើយតែកាលណាបិទចិត្តអញ្ចឹងទៅ វាកម្លាំងវាវាអត់ដល់អញ្ចឹងកម្លាំងតង់វាអត់ដល់អញ្ចឹងវាវាផ្ទុះភីសភូភីសភូទៅហើយជាម្យ៉ាងទៀតព្រឹកព្រឹកវាដេពិបាកណាស់ដេដេដេអស់ភ្លើងអគុយអីមិនទាន់ឆេះហ្នឹង ហើយចិត្តតែតោឲ្យខូចអីខូចអីហ្នឹងហ្នឹងហើយបញ្ហាវាគឺគ្មានអីច្រើនទេតែដោះមកស្អីស្បាប់ដោះមកស្អីស្អីស្បាប់សាថ្មីទៅក៏បាទបានវិញណាហើយភាកច្រើនភាកច្រើនតែ click ស្រីចាស់ហ្នឹងពួកវាវាហាងចំណាស់ហើយដែរណាវាហាងចាស់ហើយបុរាណបុរាណយើងនិយាយអញ្ចឹងណាពួកធ្លាប់ធ្វើតែធ្វើវីដេអូតែពីរឿងម៉ូតូថ្មីថ្មីហ្នឹង ហើយជាងកាលមានបងប្អូនខ្លះវាឬម៉ូតូចាស់ដែរណាម៉ូតូហ្នឹងហាងសេរីដែលថាបងប្អូនខ្លះអាយុទៅ7 8 10ណាអាคลิกនេះហាងហាងបងអាយុហាងច្រើនជាងបងប្អូនហើយបាទតែវាមិនអីទេរបស់វានៅមិនចាស់អីប្រហែលដែរមិនចាស់អីប្រហែលណាស់ណាទេវាគ្រាន់អាយុម៉ូតូនេះជាង10ឆ្នាំតែប៉ុណ្ណឹងឯង មានតែប្រើបេនណាប្រើបេនវាមិនពួកប្រើក្បាលបេកដូចពួក Well 110អីនេះអត់ណា Yamaha 70អីនោះអាហ្នឹងគឺតែប្រើក្បាលបេកហើយពួកអស្រីថ្មីហ្នឹងហើយតែពួកម៉ូតូប្រើក្បាលបេកអាហ្នឹងយើងប្រើវិធីសាស្ត្រថ្មី ការឆែកវាការដែលថាយើងវិភាគអាការៈវាហ្នឹងអាហ្នឹងយើងត្រូវប្រើវិធីសាស្ត្រថ្មីហើយតែម៉ូតូប្រើបេនហ្នឹងទៅពិបាកស្អីបង លាងតែបេនបើថាប្រេងអត់ចោះបេនតាន់អញ្ចឹងបេនស្ទះអញ្ចឹងលាងទៅបើថាមិនសិននឹងល្អភ្លើងនឹងល្អក៏ឆេះធម្មតាស្រេខ្យល់ស្រេប្រេងតិចតួចទៅបាន បាទហើយតែនេះឆែកទៅហើយបេនបេនក៏ល្អបេនក៏ប្រើបាន ប្រើបានវាមិនល្អត្មងទេប្រើបានត្រឹម80%ដែរតែវាមិនទាន់ថាខូចត្មងទេហើយម៉ូតូហាងចាស់ហើយដែរយើងនៅផ្លាស់បេនបេនមួយរបស់ស៊ីនពី ជិត3000បាតអីវិញយើងទៅដូរមិនចៃដនចាស់គឺគាត់ឲ្យយើងដោះសីសបាតសីអីហ្នឹង6700បាតហ្នឹងចាស់គេដែរហើយទាំងតឹងទាំងតឹងបាត់ហើយគេថាតែធ្វើម៉េចបើមិនធ្វើគេមិនតោជិះអញ្ចឹងគេថាឲ្យកែឆ្នៃទៅមិនធ្វើឲ្យច្រើនហ្នឹងហើយគេថាឲ្យធ្វើឲ្យទៅឆេះស្រួលទៅហ្នឹងហើយធ្វើទៅឲ្យឆេះស្រួលហ្នឹងត្រូវ40ប៉ាប់40ប៉ាប់តាមស្រួលជាប៉ាប់បើថាវា ស្ដើងហើយយើងត្រូវផ្លាស់ជាប៉ាប់ថ្មីអញ្ចឹងណានៅមានច្រើនអាគ្លិកស្រីចាស់នៅស្រុកនេះគេប្រើច្រើនណាខ្ញុំជួបមួយថ្ងៃមួយថ្ងៃពីរដែរនោះតែម្ដងបានធ្វើតអូនេះធ្វើលេងលេងទេវាមិនមែនអស់ចាស់អីទេគ្រាន់តែម៉ូតូស្រីចាស់ចាស់អញ្ចឹងណាហើយយើងមិនមើលងាយទេអាហ្នឹងឥឡូវសម័យឥឡូវសម័យម៉ូតូថ្មី ថ្មីហ្នឹងហើយភាកច្រើនតែបងប្អូនជាងយើងគេ ធ្វើវីដេអូតាម៉ូតូថ្មីថ្មីជនកាលបងអូនបងអូនវគ្គនឹងម៉ូតូសេរីចាស់អីហ្នឹងចឹងទៅជនកាលក៏យើងចេះតាអាសេរីថ្មីចឹងទៅពួកអាក្បាលបិចអីហ្នឹងអាធ្វើអាក្បាលបិចអីចឹងទៅយើងយើងយើងចាស់ខាងហ្នឹងមកជាងចឹងទៅយើងផ្លេចក្នុងវគ្គពួកសេរីចាស់អានេះគាត់នៅមកដំណើរគ្នាលេងហ្នឹងហើយចាំនេះឲ្យកូនជាងរើទៀតហើយ ហើយគេរើធ្វើខ្ញុំអ្នកធ្វើខ្ញុំអ្នករៀបគេមិនទាន់ស្ទាត់រើរៀបវិញប្រហែលទេកូនជាងដល់មួយនោះគេកំពុងរៀបដែរកំពុងរៀបអានេះរើទុករើទុកឲ្យហើយតាខ្ញុំអ្នករៀបខ្ញុំអ្នកវិភាគអក្សរវាអានេះដំដេដំដេឆាអានេះមានអីទេតោស្រីថ្មីដែរវ៉ែ110ហើយ នេះគ្រាន់តែចេះដំដេតែប៉ុណ្ណឹងទេខ្លះដំដេមួយក៏អូខេប្រើបានវិញណាត់ជាមួយម្ចាស់ម៉ូតូពីម៉ោងថាម៉ោង2:10ឥឡូវម៉ោង2:10កន្លះហើយនេះតន់បានដាក់ទេតែដាក់តែមួយផ្លែហើយហើយឲ្យកូនជាងរៀបអត់នោះហើយសិននោះគេប្រញាប់ដែរមួយណាក៏ប្រញាប់ដែរដឹងស្រាប់ហើយអ្នកម្ចាស់ម៉ូតូគេមកដល់គេពាក់ពាក់និយាយ ជាមួយយើងដបងគេនិយាយមួយជាងដបងគេមួយម៉ាត់គេថាគេប្រញាប់ឲ្យមិនម៉ូតូប្រើមិនម៉ូតូជិះតែប៉ុណ្្នឹងតែយើងយល់យើងនិយាយអធិប្បាយប្រាប់គេទៅថាធ្វើនេះធ្វើនោះធ្វើប្រើពេលវេលាប៉ុណ្ណេះប៉ុណ្ណោះអីចឹងណាបាទគឺជាវិធីរបស់ជាងចឹងហើយយើងសេរីមើលទៅម៉ូតូណាគេចាស់គេមិនសូវប្រញាប់ទោះបីគេមកមុនក៏យើង stop ទុកអញ្ចឹងទៅណាមកជាងដូចគ្នាគួរតែដឹងហើយណាវិធីហ្នឹង អ្នកណាមកក្រោយដែលគេប្រញាប់បើថាមិនខូចអីច្រើនយើងធ្វើឲ្យគេមុនទៅមិនដែលអាណាមកមុននៅប្រកាន់ថាអាណាមកមុនយ៉ាងទៅមកមុនតែយើងនៅរើមសិនអាអ្នកមកក្រោយហ្នឹងគេគាត់ផ្លាស់កស៊ូផ្លាស់ពវៀនហ្នឹងយើងនឹងចាំរើមសិនហើយសិនអញ្ចឹងយើងត្រូវតែធ្វើផ្លាស់ពវៀនឲ្យគេសិនទៅកន្លែងណាប្រញាប់ប្រញាប់ហ្នឹងបន្តិចតួចបើធ្វើមិនច្រើនអញ្ចឹងយើងធ្វើឲ្យគេមុនតែប៉ុណ្ណឹងហើយដល់នេះកំពុងរៀបថ្មីផ្លាស់ផ្លាស់អាវថ្មី រៀបនេះថារៀបបានឆ្នាំឲ្យនេះតិចតួចដែរនេះផ្លាស់នេះផ្លាស់តបក្រោយអីហ្នឹងអាហ្នឹងពួកអាត្រីមស្រីចាស់តាមសិនវាល្អណាបងប្អូនព្រោះអាហ្នឹងខ្ញុំឆ្លាញ់ហ្មងសិនវាលើនេះអាវែលអាវែល 100cc ហ្នឹងខ្ញុំសិនវាល្អអានេះបាញ់ឆ្នាំតិចតួចតែបានផ្លាស់ហើយ stop ក្រោយ ផ្លាស់អាអាកាត់ប៊ូក្រោយអីនេះ តិចតួចរៀបកម្មថ្មីនឹងតគេអញ្ចាស់ដែរតែរបស់គេនឹងអមសិននឹងអមនេះគេចង់ឲ្យយើងធ្វើឲ្យថ្មីឲ្យស្អាតបន្តិចទៅដើម្បីវាប្រើការទៅជីកទៅទៅវាប្រើការទៅមុខទៀតអានេះណាប់គេស្អាតអាទឹកមិនតែទៅប្រាប់គេប្រាប់ពីរឿងរាវទៅអក្សរៈទៅគេថាអស់មិនអីមិនខ្ញុំក៏ប្រាប់ថាអស់ទៅ 6800បាតឬមកសៃស្បាប់សៃអីចឹងទៅបាទអូខេបងប្អូនប៉ុណ្ណេះសិនបានហើយខ្ញុំឲ្យកូនជាងរើអានេះមួយហើយខ្ញុំនឹងរៀបអានេះថែមសិនរៀបអាវបាទអរគុណច្រើនបើខុសទាស់ស្អីក៏មកប្រកែប្រកាន់គ្នាអីពាក្យខ្លះនិយាយស្ដីទៅជួនកាលវាមានពាក្យផ្លត់ស្ងៀតអីចឹងទៅយើងថាមើល clip យើងមិនទៅប្រកាន់ទោះបីពេកទេបាទអរគុណច្រើន